ព្រះអង្គជាស្ដេចស្មោះត្រង់ហើយប្រឹងប្រែងខ្លាំងណាស់ក៏ប៉ុន្តែស្ថិតនៅក្រោមសម្ពាធអំណាចនៃអ្នកនយោបាយដែលគេគិតតែពីអំណាចរបស់ខ្លួនព្រះករុណាបច្ចុប្បន្នធ្លាប់ព្យាយាមលាលែងពីរាជបល្ល័ង្កច្រើនដងហើយតាមដែលខ្ញុំដឹងនៅពេលដែលព្រះករុណាសម្ដេចព្រះបិតានរោត្តមសីហនុព្រះអង្គនៅមានប្រជញ្ញព្រះអង្គបានទម្លាយថារឿងនេះព្រះអង្គជាអ្នកទុកមិនអោយព្រះមហាក្សត្របច្ចុប្បន្ននេះព្រះអង្គលាលែងតាមពិតព្រះអង្គមិនសព ព្រះរាជាហឫទ័យនឹងទួនាទីជាព្រះមហាក្សត្រទេ អ្វីដែលព្រះអង្គសពព្រះហឫទ័យគឺបេសកកម្មជួយប្រជារាស្ត្រនៅពេលដែលព្រះអង្គជួយប្រជារាស្ត្រមិនបានតាមព្រះទ័យរបស់ព្រះអង្គព្រះអង្គក៏ព្យាយាមលាលែងជាច្រើនដងដែរក៏ប៉ុន្តែព្រះអង្គពិចារណាថាបើលាលែងតើស្ថានភាពប្រទេសជាតិនោះវាកាន់តែធ្ងន់ធ្ងរដល់កម្រិតណាទៅនៅវិភាគនយោបាយមើលឃើញថាការសោយរាជ្យរបស់ព្រះមហាក្សត្រ15ឆ្នាំមុននេះគឺស្ថិតក្រោមសម្ពាធលោកហ៊ុនសែនគ្រប់ជំហាន ព្រោះរបបក្រុងភ្នំពេញមិនចង់ប្រងធ្វើប្រតិកម្មភាពចោះជួបប្រជារាស្ត្រនិងសម្របសម្រួលនយោបាយឡើយពីរដ្ឋធានីវ៉ាស៊ីនតោនលោកវ៉ែនសមេតរាយការណ៍ព័ត៌មាននេះអ្នកវិភាគនយោបាយដែលកំពុងរស់នៅនិរទេសខ្លួននៅប្រទេសហ្វាំងឡង់លោកកឹមសុខអះអាងថារយៈពេល15ឆ្នាំមកនេះព្រះមហាក្សត្រមានព្រះរាជបំណងដាក់រាជច្រើនដងហើយ ដោយសាររបបក្រុងភ្នំពេញខ្ទាស់ទ្រង់គ្រប់ជំហានលោកថារបបលោកហ៊ុនសែនមិនចង់ឲ្យព្រះមហាក្សត្រចុះជួបប្រជារាស្ត្រ ឬចេញប្រភ័ក្រសម្របសម្រួលនយោបាយឡើយព្រោះខ្លាចត្រង់ការប្រជាប្រិយភាព ស្របពេលដែលពលរដ្ឋមិនពេញចិត្តនឹងរបបក្រុងភ្នំពេញអ្នកវិភាគនយោបាយដែលរិះគន់របបក្រុងភ្នំពេញអត់សំចៃមាត់រូបនេះបន្តថារបៀបដោះស្រាយបញ្ហានយោបាយរបស់ព្រះមហាក្សត្រខុសពីអ្នកនយោបាយព្រោះអ្នកនយោបាយចូលចិត្តនិយាយច្រើនជាងធ្វើ ចំណែកព្រះអង្គតែងតែធ្វើលិខិតនិងសម្របសម្រួលជាមួយរបបក្រុងភ្នំពេញជានិច្ចដើម្បីដោះស្រាយវិបត្តិនយោបាយក្នុងរាជព្រះអង្គ15ឆ្នាំកន្លងមកនេះ។ លោកថាព្រះរាជកិច្ចដែលមានចែងក្នុងច្បាប់គឺព្រះអង្គបានបំពេញគ្មានចន្លោះទេតែរបបលោកហ៊ុនសែនទេដែលបដិសេធលើព្រះរាជកម្មភាពរបស់ព្រះអង្គនិងដាក់សម្ពាធលើព្រះអង្គជារឿយរឿយធ្វើឲ្យព្រះអង្គឈឺព្រះទ័យរហូតមក លោកកឹមសុខអះអាងថាព្រះ បាទនរោត្តមសីហនុជាអ្នកទម្លាយថាព្រះអង្គសីហមុនីចង់ដាក់រាជតាំងពីទ្រង់ឡើងសោរាជដំបូងមកម្លេះតែដោយសារព្រះ បាទនរោត្តមសីហនុអង្គវនិងស្នើសុំទ្រង់ឲ្យគិតគូរពីប្រទេសជាតិ ទើបព្រះអង្គបន្តសោយរាជ15ឆ្នាំមកនេះឯការសម្របសម្រួលនយោបាយផ្ទៃក្នុងវិញទ្រង់មិនបានទម្លាយជាសាធារណៈទេគឺមានតែមនុស្សស្និទ្ធនឹងរាជានិយមទេទើបដឹងរឿងនេះលោកកឹមសុខអះអាងបែបនេះនៅក្នុងឱកាសគម្រប់ខួប15ឆ្នាំនៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីដែលព្រះអង្គបានឡើងគ្រងរាជកាលពីថ្ងៃទី29ខែតុលាឆ្នាំ2004កន្លងទៅការអះអាងរបស់លោកកឹមសុខដែលថាព្រះមហាក្សត្រ ព្រះករណាព្រះបរមនាថនរោត្តមសីហមុនីព្រះអង្គតែងតែចង់ដាក់រាជនោះទ្រង់ស៊ីសវត្តធម្មកោអតីតលេខាផ្ទាល់របស់ព្រះមហាក្សត្រនរោត្តមសីហនុបញ្ជាក់ប្រាប់អសីសេរីថាព្រះមហាក្សត្របច្ចុប្បន្នពិតជាមានបំណងចង់ដាក់រាជប្រកាសមែនប្រគល់នៅព្រះបរមរតនកោដ្ឋនរោត្តមសីហនុពេលលោកនៅគង់នៅឡើយលោកអាសាមាន ព្រះរាជអង្ការឲ្យថាកូនលោកប្រគល់ណាសមនី លោកមិនចង់សៃរៀងប្រមាណទេហើយនឹងលោកចង់លាលែងប្រមាណដងហើយនឹងខ្ញុំសូមបញ្ជាក់ថាប្រគុណណាព្រះបរមរតនកោដលោកបានជាចតអង្គការក៏ក៏ប៉ុន្តែចំពោះខ្ញុំទៅវិញខ្ញុំជាសាក់សីថាមានមកពេលមកពេលប្រគុណណាព្រះបរមមនីតនរោត្តមសមនីលោកធុញទ្រាន់ពេកទៅ លោកសពរិកហរតីរញដាក់រៀងនោះដែរមូលហេតុមកពីអីមកពី ពិភពលោកមកពិភពលោកណា ជាសាក់សី តាំងតាំងពីលោកក្រុងរាជថ្ងៃ29ខែតុលាឆ្នាំ2004ប្រកណាសមនីមិនដែលបញ្ចេញព្រះរាជសារមួយអធិសេរីមិនអាចសុំការបញ្ជាអំពីរឿងនេះពីអ្នកនាំពាក្យរបបក្រុងភ្នំពេញលោកផៃស៊ីផានបានទេនៅថ្ងៃទី28ដុល្លារដោយទូរស័ព្ទរោគ្មានអ្នកលើកទោះជាយ៉ាងណា ក្នុងរាជព្រះបាទនរោត្តមសីហមុនីរយៈពេល15ឆ្នាំមកនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រើភាសាដែលអ្នកសង្កេតការយល់ថាជាការគំរាម និងប្រមាថព្រះមហាក្សត្រ2លើកកាលពីឆ្នាំ2005លោកហ៊ុនសែនបានប្រមានរំលាយរាជានិយមចោលបើ ព្រះមហាក្សត្រមិនព្រមឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជាវៀតណាមនៅខែធ្នូឆ្នាំ2018លោកហ៊ុនសែនប្រមាថព្រះមហាក្សត្រម្ដងទៀតគឺនិយាយក្នុងន័យថា ព្រះបិតាព្រះមេដារបស់ព្រះមហាក្សត្រក៏លោកមិនព្រឺឆ្អឹងខ្នងដែរជាមួយខ្ញុំគឺគុំនិយាយសោះឪស្រេចម៉ែស្រេចក៏ខ្ញុំខ្លះដែរ ក្នុងរាជព្រះបរមនាថនរោត្តមសីហមុនីរយៈពេល15ឆ្នាំមកនេះកើតមានវិវាទនយោបាយធ្ងន់ធ្ងរជាច្រើនដងវិវាទទាំងនោះដូចជាការចំនួនគណៈបកកណ្ដាលអំណាចជាមួយគណៈបកសំរងស៊ីនៅឆ្នាំក្រោយបោះឆ្នោត2008និងចំនួននយោបាយក្រោយបោះឆ្នោតឆ្នាំ2013រវាងគណៈបកប្រជាជនកម្ពុជាជាមួយគណៈបកសង្គ្រោះជាតិកាលពីឆ្នាំ2014ព្រះមហាក្សត្រធ្លាប់បានកោះហៅភាគីចំនួននយោបាយចូលគាល់ក្នុងព្រះបរមរាជវាំងដើម្បីដោះស្រាយវិវាទកាលនោះ ប៉ុន្តែ នៅមិនត្រូវរើគ្នាដដែលការកោះហៅចូលគាល់កាលនោះធ្វើឡើងនៅថ្ងៃទី24កក្កដាឆ្នាំ2014ដោយមានតំណាងម្ខាង3នាក់ប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកសំរងស៊ីវិញក៏យល់ថាព្រះមហាក្សត្រស្ថិតក្រោមសម្ពាធលោកហ៊ុនសែនដែរលោកសំរងស៊ីថាវិបត្តិនយោបាយនៅកម្ពុជាត្រូវការចាំបាច់នៅអន្តរាគមពីសហគមន៍អន្តរជាតិព្រោះมันអាចពឹងពាក់លើការសម្របសម្រួលពីព្រះមហាក្សត្រទេ ដោយសាររបបលោកហ៊ុនសែនបានចាប់ព្រះអង្គគំរាមរួចទៅហើយអ្នកដែលនៅលើទឹកដីប្រទេសកម្ពុជាគឺជាចំណាក់ខ្មាំងរបស់ហ៊ុនសែនសូម្បីតែព្រះមហាក្សត្ររបស់យើងគឺជាចំណាក់ខ្មាំងរបស់ហ៊ុនសែនដូច្នេះលោកអហ៊ានធ្វើអីទេលោកខ្លាចហ៊ុនសែនលោកចង់តែរក្សារាជបល្ល័ង្កលោកដូច្នេះយើងទុកព្រះអង្គមួយអន្លើណាយើងមិនថារំពឹងព្រះមហាក្សត្រដែលជាអាយ៉ងរបស់ហ៊ុនសែនដោយសព្វថ្ងៃទេបាទក្រោយការលើកឡើងនេះលោកសំរងស៊ីត្រូវតឡាការរបបលោកហ៊ុនសែនចោទប្រកាន់ថាបានប្រមាថព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញបានចែងអំពីព្រះរាជទូនាទីថ្វាយព្រះមហាក្សត្រជាអ្នកផ្សះផ្សាជាតិទ្រង់ជាអ្នកធានាឯករាជ្យជាតិអធិបតេយ្យបូរណភាពទឹកដី ការគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនិងការគោរពសន្ធិសញ្ញាអន្តរជាតិជាដើមលោកកឹមសុខថារបបក្រុងភ្នំពេញចែងច្បាប់ប្រគល់ព្រះរាជទូនាទីថ្វាយព្រះមហាក្សត្រតែសម្បកទេព្រោះអំណាចពិតប្រាកដស្ថិតក្នុងកណ្ដាប់ដៃរបស់មេដឹកនាំរបបក្រុងភ្នំពេញ។ ខ្ញុំបាទបែនសុមេតអាស៊ីសេរីពីរដ្ឋធានី Washington លោកនាងជាទីមេត្រីសកម្មជនបពប្រឆាំង3នាក់នៅខេមរដូគិរី បាន រកគេខ្លួនទៅទីសុវត្ថិភាពបន្ទាប់ពីសមាជិកម្នាក់នៃក្រុមប្រឹក្សាគណៈបក្សប្រជាជាតិគឺលោកឃុំកានត្រូវអាជ្ញាធរចាប់ខ្លួនកាលពីរសៀលថ្ងៃទី28ខែតុលា សមាជិកក្រុមប្រឹក្សាឃុំខ្សែខ្ទុំសូមមិនបញ្ចេញឈ្មោះបានប្រាប់អាស៊ីសេរីតាមទូរស័ព្ទថាក្នុងចំណោម3នាក់ដែលរត់គេខ្លួនគឺ មានកូនប្រុសលោកឃុំកានម្នាក់ផង សកម្មជនដដែលបញ្ជាក់ថាមូលហេតុដែលរត់គេចខ្លួននេះដោយសារសមត្ថកិច្ចជាច្រើនអ្នកប្រដាប់ដោយអាវុធបានឡោមព័ទ្ធផ្ទះរបស់គាត់លោកបន្តថាដោយសារតែមានការភ័យខ្លាចពួកគាត់ក៏បានគេចខ្លួនចូលក្នុងព្រៃកាលពីថ្ងៃទី28ខែតុលាដោយមិនហ៊ានវិលចូលផ្ទះវិញទេដូចនិយាយបារម្ភទាំងអស់គ្នាបងណាមួយបើយើងមិនបារម្ភមិនហើយប្តីក៏ហើយណាមួយទៀតយើងអឺបើសិនជាប្តីទៅអញ្ចឹងទៅហើយប្រពន្ធទីទៀតក៏ពិបាកអីក៏បាននៅផ្ទះហើយយើងរកទីអីក៏បានដែររងថ្ងៃទីតាមបានយើងរហូត ដីដែលពួកខ្ញុំរងថ្ងៃមកវាគឺប្រែអត់មានចលនាអត់មានធ្វើអីអត់មានបំផុសបំផុលក៏អត់មានធ្វើអីសោះនៅតែនិយាយរួមទាំងអស់គ្នានឹងដូចជាប្រធានប្រតិបត្តិខេត្តនឹងក៏គាត់អត់មានទៅណាដែរព្រោះតែ Facebook ក៏គាត់មិនដែលប្រើគាត់ដាំតែបន្លែឥឡូវគាត់ចាក់ទាំងអស់អញ្ចឹងធ្វើមិនតែមិនថាសុខភាពពិបាកដែរដល់យើងពួកខ្ញុំតិចតាំងពីម៉ោង បីពេលវាចាប់ប្រធានប្រតិបត្តិខេត្តទៅព្រោះអីកម្លាំងគេគាត់ប្រឡាក់ទៅមកទៅមកហើយដល់ពេលវាចាប់ប្រធានប្រតិបត្តិខេត្តហើយគេច្រឡាក់មកដល់ផ្ទះពួកខ្ញុំទៀតដល់អញ្ចឹងខ្ញុំនៅស្រែបងប្អូនខ្ញុំក៏នៅស្រែទាំងអស់ដល់អញ្ចឹងយើងមានចេញទៅវិញចំណុចចំទប់ទី2នៃឃុំស្រែឈូកដែលមហិមជាឈ្មោះក៏បាននិយាយដែរថាស្ថានភាពបច្ចុប្បន្ននេះមានសភាពធ្ងន់ធ្ងរណាស់ដោយសារសមាជិកតាមដានប្រកបរាល់ថ្ងៃដែលជាហេតុនាំឲ្យប្រកបមានការបារម្ភពីសុខភាព លោកសំណុំពោសូមអាញាធោ មុននឹងចាប់ខ្លួនពលរដ្ឋត្រូវតាមដានសកម្មភាពជាមុនសិនដោយសារតែពួកគាត់ឈប់ធ្វើសកម្មភាពយូរហើយតាំងពីគណៈបក្សប្រជាជាតិរំលីមកទាំងក្នុងពោសូមអាជ្ញាធរនឹងមិនធ្វើអីលេងឲ្យច្បាស់លាស់ផងមិនចេះតែកម្មអញ្ចឹងព្រោះអីគឺដូចជាធ្លាប់គ្រប់គ្រងពីមុនក៏មិនធ្លាប់ដែរយើងកំចាប់អញ្ចឹងគាត់ចាប់អញ្ចឹងអាចដូចជាចាប់ពីខ្លួននោះគម្រាមទាំងអស់មកក្នុងមកភូមិនឹងតែហ្មងដល់ដល់និយាយពីផ្លូវជំរឿនយើងអត់មានអីប៉ុណ្ណេះហើយយើងត្រូវតែយកចូលដោយសារអីដែលយើងនៅក៏នៅមិនកើតដែរ រោងការគេគេនៅតែគម្រាមកំហែងចាក់ចូលយើងដដែលយើងយើងនៅក្រៅទៀតគាត់ដឹងថាបាក់សង្គ្រោះទៀតហើយក៏គាត់ធ្វើទួអីមុននឹងចាប់តងអានេះអត់ផងគាត់គិតតែដាក់កម្លាំងដល់លបាក់ច្រឡាក់ចុះឡើងគាត់ផ្ទះគាត់អីមកផ្ទះឈប់ថប់អីគឺតែយើងហ្នឹងដូចជាពាក់ព័ន្ធរឿងប្រព្រឹត្តអីផ្សេងផ្សេងមកឲ្យគាត់ធ្វើអញ្ចឹងមិនសមទេអញ្ចឹងអារឹករបស់គាត់វាខ្ពស់ហ្មងសម្រាប់សាងគ្រូទៀតហ្នឹង អាស៊ីស្រីមិនទាន់អាចសុំការបំភ្លឺពីស្នងការខេមរៈគិរីជុំវិញបញ្ហាឡំពផ្ទះសកម្មជន3នាក់នេះបានទេរហូតដល់ម៉ោងផ្សាយនេះពាក់ព័ន្ធនឹងគណៈបក្សប្រជានេះដែរនៅខេត្តបៃលិននៅវិញអយការអមសាលាដំបងខេត្តនេះបានចាប់ប្រកាន់សកម្មជនម្នាក់ឈ្មោះស៊ូសេមអាយុ38ឆ្នាំពីបទរួមកំណត់ក្បត់សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយការអមសាលាដំបងខេត្តបៃលិន កាលពីថ្ងៃទី28ខែតុលាបានបញ្ជាក់ថាការចាប់ប្រកាន់នេះ ដោយសារឈ្មោះស៊ូសេមបានបង្ហោះនឹងចែកចាយសារព្រមទាំងរូបភាពតាមបណ្ដាញសង្គម Facebook ដែលមានខ្លឹមសារថា18ដុល្លារ2019ចលនាស្ត្រីក្រាប៉ាសកូជាតិ9វិច្ឆិកាសង្គ្រោះជាតិយើងរហូតមកទល់ម៉ោងផ្សាយនេះអាស៊ីសេរីមិនទាន់អាចសាកសួរលោកស្រីស៊ូសេមបានឡើយទេហើយក៏មិនទាន់បានដឹងថាតើលោកស្រីត្រូវបានសមត្ថកិច្ចចាប់ខ្លួនឬក៏យ៉ាងណារហូតមកទល់ថ្ងៃទី28ខែតុលានេះសកម្មជនក្រាប៉ាសកូជាតិ57នាក់ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ និងសកម្មជនចំនួន186នាក់ផ្សេងទៀតត្រូវបានកោះហៅទៅបំភ្លឺនិងសមត្ថកិច្ចកំពុងតាមចាប់ខ្លួនក្រមសិទ្ធិមនុស្សជាតិអន្តរជាតិថាការចាប់ខ្លួនសកម្មជនបពប្រឆាំងទាំងនេះអញ្ញាធិការគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវនោះទេលោកនាងជាទីមន្ត្រីចលនាសង្គ្រោះជាតិនៅប្រទេសជប៉ុនប្រកាសធ្វើបាតកម្មនៅថ្ងៃអាទិត្យទី3ខែវិច្ឆិកាឆ្នាំនេះនៅខេត្តហេរ៉ូស៊ីម៉ាដើម្បីប្រមូលកម្លាំងធ្វើមេតភូមិនិវត្តជាមួយលោកសំរងស៊ីវិលចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី9ខែវិច្ឆិកា។ ប្រធានចលនាសង្គ្រោះជាតិនៅប្រទេសជប៉ុនលោកហៃវ៉ាណាបានប្រាប់ថាបំណងធ្វើបាតកម្មដោយសារតែពលរដ្ឋខ្មែរនៅខេត្តហេរ៉ូស៊ីម៉ានៅអ្នករស់នៅខេត្តក្បែរក្បែរនោះស្នើសុំអធិរដ្ឋនំបពឆាំងធ្វើបាតកម្មម្ដង ព្រោះពួកគេចង់ចូលរួមលោកថាបាតកម្មនឹងធ្វើឡើងនៅម៉ោង9ព្រឹកដល់ម៉ោង2រសៀលហើយក្រុមអ្នកតវ៉ានៅដង្ហែក្បួនយកញត្តិដាក់នៅក្រសួងការបរទេសជប៉ុនដើម្បីស្នើសុំឲ្យជួយខ្លំមើលដំណើរវិលចូលប្រទេសរបស់លោកសំស៊ីអ្នកគ្រប់គ្រងបពឆាំងនៅថ្ងៃទី9ខែវិច្ឆិកា លោកបន្តទៀតថាគោលបំណងនៃបាតកម្មនៅថ្ងៃទី3ខែវិច្ឆិកាក៏មានបំណងប្រឆាំងទៅនឹងការចោទលេខាទទួលស្គាល់ការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមព្រមបង្គោលព្រំដែនទៅនេះបានបានឡើងក្នុងស្ថានភាពកម្ពុជាកំពុងមានវិបត្តិនយោបាយលោកថាក្រមបាតកោក៏ថ្កោលទោសចំពោះការដកថ្លៃឈប់សម្រាក23ដុល្លារសម្រាប់ឆ្នាំ2020ផងដែរក្រោយពេលធ្វើបាតកម្មរួចលោកហៃវណ្ណាប្រាប់ថាក្រមបាតកោខ្លះបាននាំគ្នាធ្វើដំណើរទៅទីក្រុងម៉ាកកប្រទេសថៃដើម្បីជួបជុំជាមួយពលរដ្ឋខ្មែរតាមប្រទេសផ្សេងៗទៀត ត្រៀមអមដំណើរលោកសំរងស៊ីវិលចូលកម្ពុជាវិញនៅថ្ងៃទី9ខែវិច្ឆិកាការបាតកម្មនេះគឺខ្ញុំស្នើសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅក្នុងប្រទេសជប៉ុនទាំងអស់ អញ្ជើញចូលរួមឲ្យបានច្រើនកកបាទជាពិសេសគឺបងប្អូនដែលកំពុងរស់នៅក្នុងខេត្តហ៊ីរ៉ូស៊ីម៉ានិងបណ្ដាខេត្តជុំវិញខេត្តហ៊ីរ៉ូស៊ីម៉ាហើយក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកដែលមានគម្រោងចូលរួមការធ្វើមេត្តាភូមិនិវត្តន៍នៅនៅទីក្រុងបាងកកប្រទេសថៃនេះផងដែរសូមបងប្អូនប្រសិនបើមានលិខិតឆ្លងដែនក្រៅទៅពីលិខិតឆ្លងដែនខ្មែរបងប្អូនអាចឈៀងចូលប្រទេសជប៉ុនចូលរួមបដកម្មនេះហើយចាំធ្វើដំណើរទៅទីក្រុងបាងកកចូលរួមការធ្វើមេត្តាភូមិនិវត្តន៍ទី9វិច្ឆិកាបាទហើយខ្ញុំសូមបន្ថែមមួយទៀតគឺពាក់ព័ន្ធទៅនឹងបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជាទាំងអស់ថាប្រ សិនបើយើងក្រោកឈរព្រមគ្នានៅថ្ងៃទី9វិច្ឆិកាគឺយើងនឹងទទួលបានជោគជ័យចំណែកចលនាយុវជនក្រាប៉ាសគ្រូជាតិប្រចាំប្រទេសកូរ៉េខាងត្បូងបានសម្រេចលោកចោលការធ្វើបាតកម្មនៅថ្ងៃទី3ខែវិច្ឆិកាដោយបដូរទៅធ្វើមហាបាតកម្មនៅថ្ងៃទី24ខែវិច្ឆិកាវិញដើម្បីប្រឆាំងវត្តមានលោកហ៊ុនសែននៅក្នុងកិច្ចប្រជុំអាស៊ានកូរ៉េនៅមេគង្គកូរ៉េក្រុមអ្នកគ្រប់គ្រងបពប្រឆាំងនៅប្រទេសកូរ៉េខាងត្បូងអះអាងថាបើស្ថានភាពនយោបាយនៅកម្ពុជាដល់ថ្ងៃទី24ខែវិច្ឆិកាគ្មានភាពប្រសើរទេ ពួកគេនឹងធ្វើមហាបាតកម្មនេះហើយពីវនីអបរខ្មែរដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យក្រោកឈរប្រឆាំងរបបក្រុងភ្នំពេញដែលពួកគេយល់ថាជារបបប្រជាការដើម្បីទាមទាររបបនេះគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យជំវិញគម្រោងធ្វើបាតកម្មទាំងពីរនេះអាស៊ីសេរីមិនទាន់បានសុំការបញ្ជាក់ពីអ្នកនាំពាក្យរបបក្រុងភ្នំពេញលោកផៃសិផានបានទេនៅថ្ងៃទី28ខែតុលាដោយសារទូរស័ព្ទរោប៉ុន្តែគ្មានអ្នកទទួលអាស៊ីសេរី ចាលោកនាងកញ្ញាកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីដែលផ្សាយចេញពីរដ្ឋធានី Washington សហភាពអឺរ៉ុបនឹងប្រកាសពីនីតិវិធីដំណាក់កាលទី2ក្នុងការព្យួរការអនុគ្រោះពន្ធ EBA នៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខ តំណាងសហភាពអឺរ៉ុបក៏បានទទូចអរដ្ឋាភិបាលកម្ពុជាចាត់វិធានការចាំបាច់ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនិងបរិយាកាសនយោបាយឡើងវិញក្នុងនោះគឺដល់លែងប្រធានគណៈបកប្រជាជាតិលោកកឹមសុខាជាដើមតើស្ថានភាពនយោបាយនៅកម្ពុជារហូតមកដល់ពេលនេះមានការវិវត្តអ្វីខ្លះចាសសូមលោកអ្នកនាងកញ្ញារងចាំស្ដាប់សេចក្តីរាយការណ៍ពិស្ដារអំពីរឿងនេះនៅក្នុងការផ្សាយរបស់យើងនាពេលបន្តិចទៀតនេះ លោកនៅនាងជាទីមន្ត្រីអ្នកដំណើរពីគណៈបក្សសង្គ្រោះជាតិមិនទទួលយកសារក្រមរបស់តុលាការក្រុងភ្នំពេញដែលសម្រេចផ្តល់សំណងចំនួន50លានរៀលក្នុងម្នាក់ក្នុងសំណុំរឿងអំពើហិង្សាវាយដំលើតំណាងរាស្ត្រពីររូបកាលពី4ឆ្នាំមុនមន្ត្រីសិទ្ធិមនុស្សចាត់ទុក ថាការផ្តល់សំណងរដ្ឋបវេនីក្នុងរឿងប្រមត្តនេះហាក់បីដូចជាស្រាលពេកចំពោះជនដែលដល់ពីរដ្ឋធានីវ៉ាស៊ីនតោនលោកហេរ៉ាស្មីរាយការណ៍ព័ត៌មាននេះ អ្នកតំណាងរាជគណៈបកសង្គ្រោះជាតិលោកគង់សុភាប្រាប់អាស៊ីសេរីថាសារក្រមរបស់តុលាការកំពូលមានភាពអយុត្តិធម៌ចំពោះលោកជាអ្នកតំណាងរាជលោកបញ្ជាក់ថាលោកចង់ឲ្យតុលាការនៃរបបក្រុងភ្នំពេញផ្ដន្ទាទោសអង្គរៈលោកហ៊ុនសែនឲ្យជាប់ពន្ធនាគារជាជាងការទទួលយកសំណងរដ្ឋបវេណី។ វាមើលឃើញថាយុទ្ធធរដែលពួកខ្ញុំកំពុងរងចាំនេះវាពុំអាចទទួលយកបានពីសំណាក់តុលាការបច្ចុប្បន្នដែលដឹកនាំដោយជនប្រជាទេហើយខ្ញុំសង្ឃឹមថាថ្ងៃណាមួយ ឯកជារាជនឹងបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលមួយដែល មានឆន្ទៈបម្រើរាជហើយពុំមានស្តង់ដារ2ហើយសូមឲ្យតឡាការនោះឯករាជ្យនិងយុត្តិធម៌ត្រឹមត្រូវដែលអាចជាជំនឿទុកចិត្តដល់ជនរងគ្រោះទាំងអស់គ្នាខ្ញុំនឹងប្តឹងសាររើនៅបណ្ដឹង នេះដើម្បីទាមទាររកយុត្តិធម៌ឲ្យខ្ញុំ ហើយខ្ញុំនឹងសំណូមពរដល់តឡាការដែលឯករាជ្យនោះ ឲ្យស៊ើបអង្កេតស្រាវជ្រាវជនដៃដល់តឡាការកម្ពុជាកាលពីថ្ងៃទី28ដុល្លារបានសម្រេចផ្ដល់សំណងរដ្ឋប្រវេនីចំនួន20លានរៀលបន្ថែមទៀតក្នុងម្នាក់ម្នាក់ដែលមានន័យថាសរុបទាំងអស់មានចំនួន50លានរៀលក្នុងម្នាក់ម្នាក់គឺប្រមាណជាង10000ដុល្លារសហរដ្ឋអាមេរិកទៅឲ្យជនរងគ្រោះជាអ្នកតំណាងរាស្ត្រគណៈបពប្រឆាំង2នាក់អនុប្រធានអង្គការលីកាដូទទួលបន្ទុកផ្នែកខ្លំមើលសិទ្ធិមនុស្សលោកអំសមត្ថប្រាប់អាស៊ីសេរីថាការផ្ដំទានទូនេះហាក់បីដូចជាស្រាលពេក បើធៀបទៅនឹងអ្នកផ្សេងទៀតដូចជាសំណុំរឿងចាប់ប្រកាន់លើសកម្មជនគណៈបព្វឆាំងនិងសកម្មជនដីធ្លីជាដើមទោះយ៉ាងណាខ្ញុំគិតថាសំណងទាំងអស់នេះវាគ្រាន់តែជាការមួយដែលសម្រាប់ធ្វើឲ្យឃើញថាតឡាការកម្ពុជាបានយកចិត្តទុកដាក់ទៅលើករណីនេះក៏ប៉ុន្តែបើសិនជាយើងគិតអំពីភាពយុត្តិធម៌ហើយនឹងចេតនាកម្មឬក៏ការជិះចាប់របស់ជនរងគ្រោះអានឹងមានតែជនរងគ្រោះទេដែលដែលដឹងហើយតើអាចទទួលយកបានអត់នោះបាទ ចាប់ពីថ្ងៃទី26ខែតុលាឆ្នាំ2015កន្លងទៅអ្នកតំណាងរាជគណៈបកសង្គ្រោះជាតិ2នាក់គឺលោកគង់សុភានិងលោកញយចម្រើនត្រូវអង្គរៈលោកហ៊ុនសែនព្រួតវាយទាត់ធាក់យ៉ាងដំណំរហូតដល់បាក់ខ្ទង់ចំមុះនិងបែកភ្នែកខាងស្ដាំខណៈដែលពួកគេបានដើរចេញពីមន្ទីររដ្ឋាភិបាលជាតិនៅក្នុងទីក្រុងភ្នំពេញជនដែលដាល់ដែលប្រព្រឹត្តអំពើហិង្សាទៅលើអ្នកតំណាងរាជទាំងពីររូបនេះមានឈ្មោះចៃសរិទ្ធម៉ៅហ៊ឿននិងសុតវ៉ានីពួកគេជាអង្គរៈលោកនាយករដ្ឋមន្ត្រីហ៊ុនសែន។ សាលាដំបងកាលពីពេលកន្លងទៅធ្លាប់សម្រេចផ្តន្ទាទោសឲ្យជនជាប់ចោទទាំង3នាក់ឲ្យជាប់ពន្ធនាគាររយៈពេល4ឆ្នាំប៉ុន្តែអនុវត្តទោសរយៈពេល1ឆ្នាំប៉ុណ្ណោះក្រោមបទចោទប្រកាន់ថាបានប្រព្រឹត្តអំពើហិង្សាដោយមានឋានទមុនទោសទៅលើក្រុមអ្នកតំណាងរាស្ត្រទាំងពីរនាក់ពួកគេត្រូវបានដោះលែងចាប់ពីថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2015ក្រោយពីតុលាការសម្រេចព្យួរទោសដែលនៅសល់ចំនួន3ឆ្នាំទៀត ក្រោយពីចេញពីពន្ធនាគារលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចេញអនុក្រឹត្យមួយកាលពីថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2016ដោយដំឡើងឋានន្តរស័ក្តិដល់លោកសុតមនីនិងលោកម៉ៅហ៊ឿនពីវិរៈស្នេហ៍ទូទៅជាវិរៈស្នេហ៍ឯកចំណែកលោកចៃសរិទ្ធត្រូវដំឡើងពីវិរៈស្នេហ៍ឯកទៅជាឧត្តមស្នេហ៍ត្រីទៀតផងខ្ញុំបាទហេងរស្មីអាស៊ីសេរីពីរដ្ឋធានីវ៉ាស៊ីនតោន លោកនាងជាទីមន្ត្រីតុលាការកំពូលបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនសិទ្ធិកាងារលោករ៉ាត់រ៉ូម៉ានីបន្ទាប់ពីបើកសវនាការជំនុំជម្រះកាលពីដើមសប្តាហ៍មុនអ្នកការពារសិទ្ធិមនុស្សខកចិត្តចំពោះការសម្ដែងនេះព្រោះពិនិត្យឃើញថាលោករ៉ាត់រ៉ូម៉ានីមិនបានប្រព្រឹត្តកំហុសអ្វីនៅឡើយប៉ុន្តែបានជាត្រូវចាប់ឃុំដោយអយុត្តិធម៌អស់រយៈពេលជាច្រើនខែទៅវិញពីរដ្ឋធានីវ៉ាស៊ីនតោនលោកសេបណ្ឌិតរាយការណ៍ព័ត៌មាននេះ មេធាវីការពារក្តីឲ្យលោករដ្ឋរដ្ឋមនីលោកសំចិត្តសេហាឲ្យអស្ចារ្យដឹងនៅថ្ងៃទី28តុលាថាចៅក្រមជំនុំជម្រះតុលាការកំពូលបានសម្រេចឲ្យកូនក្តីរបស់លោក បន្តជាប់ឃុំក្រោមហេតុផលថាសំណុំរឿងនេះបានបិទការស៊ើបសួរនិងបញ្ជូនទៅជំនុំជម្រះរួចហើយធ្វើឲ្យបណ្ដឹងសុំនៅក្រៅឃុំរបស់លោកលែងមានសុពលភាពតទៅទៀតលោកយល់ថាការសម្រេចបែបនេះគឺជារឿងអយុត្តិធម៌ ពីព្រោះលោកបានដាក់បណ្ដឹងសុំនៅក្រៅឃុំទៅតុលាការកំពូលតាំងពីខែកុម្ភៈពលគឺនៅមុនពេលបិទបញ្ចប់ការស៊ើបសួរនិងជំនុំជម្រះនៅដំណាក់កាលសាលាដំបងរាជធានីភ្នំពេញនោះទៅទៀតក៏ប៉ុន្តែដោយសារតែតុលាការកំពូលមានភាពយឺតយ៉ាវទើបសំណុំរឿងមុនអង្គសេចក្តីនេះត្រូវអូសបន្លាយមកទល់នឹងពេលបច្ចុប្បន្ននេះ។ ខាងអัยការគាត់សម្អាងថាដោយសារនៅពេលដែលគេចេញដីកាបញ្ជូនទៅជំរះហើយអញ្ចឹងអនុភាពនៃការដាក់ស្ថិតនៅក្រោមត្រួតពិនិត្យនេះគឺអត់អាចធ្វើបានទេទេអញ្ចឹងខ្ញុំគិតថាតកតងករណីនេះដោយសារយើងមានភាពយឺតយ៉ាវរបស់តឡាការពលតិចដែលធ្វើឲ្យយើងបាត់បង់ឱកាសក្នុងការដែលលោករដ្ឋមន្ត្រីក៏អត់ធ្វើបានអនុញ្ញាតឲ្យនៅក្រៅឃុំនឹងបាទតឡាការកម្ពុជាទើបតែលើកយកករណីសុំនៅក្រៅឃុំរបស់លោករដ្ឋរដ្ឋមនីទៅជំនុំជម្រះកាលពីថ្ងៃទី21ខែតុលាថ្មីថ្មីនេះប៉ុណ្ណោះគណៈមេធាវីបានដាក់បណ្ដឹងនេះតាំងពីជាង9ខែមុន។ ក្នុងពេលរងចាំសវនាការមុនអង្គសេចក្តីនេះសាលាដំបងរាជធានីភ្នំពេញបានកាត់ទោសលោករដ្ឋរដ្ឋមន្ត្រីរួចទៅហើយ កាលពីខែមិថុនាកន្លងទៅតុលាការក្រុងភ្នំពេញបានផ្តន្ទាទោសសកម្មជនសិទ្ធិការងាររូបនេះឲ្យជាប់ពន្ធនាគារ2ឆ្នាំពីបទញុះញង់ឲ្យមានការរើសអើងនិងបង់សំណងដើមបណ្ដឹងរដ្ឋប្រវេនីចំនួន70លានរៀលឬស្មើនឹង720,000ដុល្លារអាមេរិកដើមហេតុនៃសំណុំរឿងនេះ គឺដោយសារតែលោករដ្ឋរមនីបានជួយផលិតភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថាម្ដាយខ្ញុំ លោកខ្ញុំឲ្យសារព័ត៌មានអធីរបស់រុស្ស៊ីអាស៊ីសេរីនៅពុំទាន់អាចតតងសុំការឆ្លើយបំភ្លឺរឿងនេះពីអ្នកនាំពាក្យតុលាការកំពូលលោកអ៊ុកគំសិទ្ធបានទេនៅថ្ងៃទី28តុលាដោយសារតែលោកមិនលើកទូរស័ព្ទនាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោកអមសំអាតរិគុណថា ភាពយឺតយ៉ាវរបស់តុលាការកំពូលធ្វើឲ្យនីតិវិធីមួយចំនួននៃសំណុំរឿងនេះត្រូវអស់សុពលភាពដែលជាការបាត់បង់ប្រយោជន៍សម្រាប់លោករដ្ឋរដ្ឋមន្ត្រីលោកស្នើសុំឲ្យសាលាឧទ្ធរដែលកំពុងតែការសំណុំរឿងលើអង្គសេចក្តីនេះទម្លាក់ចោលបទចោលប្រកាន់និងដោះលែងលោករដ្ឋរដ្ឋមន្ត្រីឲ្យមានសេរីភាពវិញ។ មតិជាតិនិងអន្តរជាតិដែលគេលើកឡើងកន្លងមកគឺសូមឲ្យមានការដោះលែងឬក៏លើកលែងចោលប្រកាន់លោកប្រតិទីដែលគាត់មិនមានប្រព្រឹត្តអ្វីដោយការចោលប្រកាន់ណាណាហើយការខុសខ្លួនហ្នឹងគឺគេថាវាធ្វើឲ្យប៉ះពាល់ទី1ទៅដល់សេរីភាពនៅក្នុងការបញ្ចេញមតិទី2សេរីភាពនៃសារព័ត៌មានផងដែរពីព្រោះគាត់ជួយបកប្រែឲ្យសារព័ត៌មានរបស់រុស្ស៊ីហ្នឹងគិតត្រឹមពេលនេះ ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជាលោករដ្ឋរដ្ឋមនីបានជាប់ឃុំក្នុងពន្ធនាគារព្រៃសរអស់រយៈពេល10ខែមកហើយសហគមន៍អន្តរជាតិបានទាមទារឲ្យរបបក្រុងភ្នំពេញដោះលែងសកម្មជនសិទ្ធិការងាររូបនេះមកវិញជាបន្ទាន់និងដោយឥតលក្ខខណ្ឌបន្ទាប់ពីពិនិត្យឃើញថារឿងក្តីនេះមានលក្ខណៈបៃលុកបៃលគួរឲ្យអាម៉ាស់និងគួរឲ្យស្អប់ខ្ពើមជាពិសេសលោករដ្ឋរដ្ឋមនីមិនបានទទួលការជំនុំជម្រះដោយយុត្តិធម៌តាមផ្លូវច្បាប់នោះឡើយ។ ខ្ញុំបាទសេកបណ្ឌិត អាស៊ីសេរីពីរដ្ឋធានី Washington លោកនាងជាទីមេត្រីតឡាការកម្ពុជាចំនួនជំរះបណ្ដឹងសុំនៅក្រៅឃុំរបស់យុវជនកម្មលេនិយមរូបគឺលោកគង់រយ៉ាហើយក្រុមនឹងប្រកាសសារក្រមនៅសប្តាហ៍ក្រោយចំណែកសំណុំរឿងរបស់យុវជនស៊ូនេប៉ុនតឡាការកម្ពុជាក្រុមនឹងចំនួនជំរះនៅពាក់កណ្ដាលខែវិច្ឆិកាឆ្នាំនេះនៅមុនការចំនួនជំរះនេះមួយថ្ងៃអង្គការលើកលែងទោសអន្តរជាតិ Amnesty International បានអំពាវនាវដល់របបក្រុងភ្នំពេញ ដោះលែងអ្នកទោសមនស្ការទៅពីអ្នកនេះជាបន្ទាន់និងនៅលក្ខខណ្ឌសូមលោកអ្នកនាងស្ដាប់សេចក្តីរាយការណ៍មួយទៀតរបស់លោកហេងអស្មីក្រោយពីបើកសវនាការជំនុំជម្រះអស់រយៈពេលជាងកន្លះម៉ោងនៅព្រឹកថ្ងៃទី28តុលាសាលាការកំពូលគ្រងនឹងប្រកាសសារក្រមសំណុំរឿងនៅក្រៅឃុំលោកកុងរាយានៅថ្ងៃទី4ខែវិច្ឆិកាខាងមុខនេះចំណាយសំណុំរឿងយុវជនសួងលីពាន់វិញសាលាការកំពូលសម្រេចលើកពេលទៅជំនុំជម្រះនៅថ្ងៃទី15ខែវិច្ឆិកាភរិយារបស់លោកកុងរាយាលោកស្រីសុកស្រីនិច ប្រាប់អាស៊ីសេរីថាក្នុងបន្ទប់ជំនុំជម្រះតុលាការបានចោទសួរស្វាមីរបស់លោកស្រីអំពីមូលហេតុដែលស្នើសុំឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្នស្វាមីរបស់លោកស្រីបានឆ្លើយតបថាការស្នើសុំឲ្យនៅក្រៅឃុំនេះព្រោះលោកមិនបានប្រព្រឹត្តខុសដោយមានការចាប់ប្រកាន់នោះទេហើយលោកចង់ទៅមើលថែម្ដាយចាស់ជរានិងជាស្ត្រីមេម៉ាយព្រមទាំងជួយរកស៊ីចិញ្ចឹមភរិយានិងកូនតូចលោកគង់រយ៉ាបានសន្យានៅចំពោះមុខតុលាការថាមិនរត់គេច ហើយសហការគ្រប់ដំណាក់កាលនីតិវិធីរបស់តុលាការលោកស្រីសុកសៃនិចដែលបីកូនតូចទៅជួបប្តីនៅតុលាការកំពូលរៀបរាប់ទៀតថាលោកស្រីនៅតែរឹងមាំហើយសង្ឃឹមថាតុលាការកំពូលនឹងសម្រេចឲ្យប្តីលោកស្រីបានរស់នៅក្រៅឃុំតាមការស្នើសុំព្រោះប្តីលោកស្រីជាមនុស្សស្អាតស្អំ ក្នុងការចាប់ខ្លួនស្វាមីខ្ញុំទេអញ្ចឹងគឺគាត់ទៅគ្មាន កំហុសទេខ្ញុំសង្ឃឹមថាលោកតុលាការគាត់ប្រើសមត្ថភាពគាត់នឹងទូនាទីឆន្ទៈគាត់ទឹកប្រកបតាមវិជ្ជាជីវៈគាត់នឹងដោះស្រាយក្នុងរឿងបាត់ចោតប្រកាន់លើគាត់តែម្ដងព្រោះអីគាត់អត់មានកំហុសតតែសោះក្រុមសហគមន៍រងគ្រោះដីធ្លីនៅក្នុងទីក្រុងភ្នំពេញមួយចំនួនដូចជាលោកស្រីច្រៃនិមក៏បានទៅតុលាការកំពូលដើម្បីបង្ហាញការគាំទ្រដល់យុវជនគង្រាយៈនិងក្រុមគ្រួសារផងដែរ។ អ្នកនាំពាក្យតុលាការកំពូលលោកអុកកំសិតសូមមិនធ្វើអត្ថាធិប្បាយជាមួយអាស៊ីសេរីទេក្រោមហេតុផលថាលោកមិនទាន់ទទួលព័ត៌មានបានគ្រប់គ្រាន់ជុំវិញការជំនុំជម្រះសំណុំរឿងនៅក្រៅឃុំរបស់យុវជនកុងរាជា នាយករងទទួលបន្ទុកផ្នែកខ្លំមើលសិទ្ធិមនុស្សនៃអង្គការ Liga do លោកអំសមត្ថលើកឡើងថាលោកគង់រយ៉ាមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានសិទ្ធិនៅក្រៅឃុំជាម្ដងអាសន្នព្រោះយុវជននេះមានកន្លែងស្នាក់នៅនិងមានមុខរបរពិតប្រាកដហើយលោកគ្រាន់តែជាជនសង្ស័យនៅក្នុងបទល្មើសមជ្ឈិមប៉ុណ្ណោះ។ លោកបន្តថាប្រសិនបើតុលាការនៅតែបន្តឃុំយុវជនកងរាជនិងលោកស៊ូនេពាន់គឺនឹងបណ្ដាលឲ្យមានការរិះគន់កាន់តែខ្លាំងថាជាការគម្រាមកំហែងបំផាក់ស្មារតីយុវជនកុំឲ្យចូលរួមនៅក្នុងការងារសង្គមព្រមទាំងការរដ្ឋបတ်សេរីភាពបញ្ចេញមតិនិងការជួបប្រជុំដោយសន្តិវិធី។ អត់មើលនេះជាបាត់មើលអាចាំផងទេអញ្ចឹងខ្ញុំនៅតែសង្ឃឹមថាតឡាការកំពូលលោកនឹងពិចារណាសម្រាប់ឲ្យលោកកុងក្រៃយ៉ាបាននៅក្រៅគុំហើយដើម្បីប្រកបមុខរបរចិញ្ចឹមគ្រួសារតទៅទៀតណាពីព្រោះនេះក៏ជាផលវិបាករបស់សង្គមណាបើសិនជាអ្នកចំពោះគ្រួសារទាំងមូលត្រូវបានជាប់ពន្ធនាគារអញ្ចឹងផលវិបាកស្ថិតលើគ្រួសារនិងកូនដែលគ្មានអ្នកចិញ្ចឹមរបស់ សមាជិករបបក្រុងភ្នំពេញបានចាប់ខ្លួនយុវជនកុងរ៉ាយ៉ាអាយុ28ឆ្នាំកាលពីថ្ងៃទី9ខែកក្កដាក្នុងបន្ទប់ផ្ទះជួលរបស់គាត់ជាមួយនឹងកូនតូចតូច6ខែនិងភរិយាព្រមទាំងប្អូនបង្កើតចំនួន2នាក់បន្ទាប់ពីបានផ្សព្វផ្សាយលក់អាយឺដែលមានរូបទស្សនៈលោកបណ្ឌិតកាំលីនៅលើបណ្ដាញសង្គម Facebook សម្រាប់ខួប3ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិតកាំលីសមាជិកគ្រួសាររបស់លោកគង់រាយ៉ាត្រូវបានដោះលែងវិញនៅថ្ងៃបន្ទាប់ក្រោយត្រូវបង្ខំចុះហត្ថលេខាលើกระดาษសន្យាឈប់រំលោភច្បាប់ តុលាការបានចោទប្រកាន់លោកគង់រយ៉ាពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាតមួយថ្ងៃបន្ទាប់មកសមត្ថកិច្ចបានចាប់ខ្លួនលោកស៊ូងលៀបពាន់ដោយចោទប្រកាន់ដោយគង់រយ៉ាដែរបន្ទាប់ពីលោកចូលរួមដាក់គម្របការគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតកែមលីនៅបរិវេណស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចស្តុបបូកូដែលជាទីតាំងឃាតកម្មលោកបណ្ឌិតកែមលីនិងបានចែកខិត្តប័ណ្ណអំពាវនាវកុំឲ្យមានការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ជំវិញការលើកយកបណ្ដឹងឲ្យនៅក្រៅឃុំរបស់អ្នកទាំងពីរមកជំនុំជម្រះនេះអង្គការលើកលែងទោសអន្តរជាតិ Amnesty International បានចេញសេចក្តីថ្លែងការណ៍អំពាវនាវដល់អាជ្ញាធរកម្ពុជាឲ្យដោះលែងនិងទម្លាក់ចោលការចោទប្រកាន់លើអ្នកទោសមនសិការទាំងពីរនាក់ជាបន្ទាន់ដោយឥតលក្ខខណ្ឌ។ អង្គការអន្តរជាតិមួយនេះពិនិត្យឃើញថាការចាប់ឃុំខ្លួនយុវជនកុងរាជានិងស៊ូនេប៉ុននេះដោយសារតែពួកគេអនុវត្តសិទ្ធិបញ្ចេញមតិនិងសិទ្ធិជួបប្រជុំដោយសន្តិវិធីស្របតាមច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្សជាដើមអង្គការលើកលែងទោសអន្តរជាតិរកឃើញថាការឃុំខ្លួនយុវជនទាំងពីរនៅក្នុងពន្ធនាគារព្រៃសរអស់រយៈពេលជាង3ខែមកនេះគឺធ្វើឡើងក្នុងក្របខ័ណ្ឌរំលោភសិទ្ធិមនុស្សរបស់ពួកគេដោយសារតែអ្នកទាំងពីរត្រូវបានដាក់នៅក្នុងបន្ទប់ទំហំ4គុណនឹង5ម៉ែត្រ ដែលផ្ទុកអ្នកទោសចាប់ពី25ទៅ27នាក់ដូច្នេះមានន័យថាពួកគេត្រូវចែកកន្លែងគ្នារស់នៅនៅក្នុងម្នាក់យ៉ាងតិច0កណ្ដោសញ្ញា75ម៉ែត្រការ៉េអង្គការលើកលែងទោសអន្តរជាតិបញ្ជាក់ថាករណីនេះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវចិត្តនិងសុខភាពរបស់ពួកគេដូច្នេះហើយកន្លងមកលោកកុងរាជាធ្វើកតកម្មបង្អត់អាហារ4ថ្ងៃដើម្បីស្នើសុំឲ្យសម្របសម្រួលបន្ទប់ក្នុងមន្ទីរឃុំឃាំងឲ្យបានទូលាយបន្តិចអ្នកនាំពាក្យក្រសួងយុទ្ធភ័ណ្ឌលោកចិនម៉ាលិនឆ្លើយតបថាតាមផ្លូវច្បាប់ រដ្ឋាភិបាលគ្មានសមត្ថកិច្ចទៅដោះលែងជនជាប់ឃុំដែលកំពុងដំណើរការនីតិវិធីរបស់តុលាការបានទេគឺមានតែតុលាការប៉ុណ្ណោះដែលមានសិទ្ធិសម្រេចនៅក្នុងករណីនេះ គោលការណ៍ច្បាប់នយោបាយគឺមានតែមួយទេគឺមានការចូលរួមក្នុងដំណើរការនីតិវិធីដើម្បីការពារខ្លួនតាមផ្លូវច្បាប់បានន័យថាជនជាប់ឃុំនឹងអាចប្តឹងសុំនៅក្រៅឃុំនឹងគឺនៅពេលណាក៏បានយើងមិនដឹងថាតឡាការកំពូលសម្រាប់យ៉ាងម៉េចទេក៏ប៉ុន្តែបើសិនជាសម្រាប់មិនឲ្យនៅក្រៅឃុំគឺជនជាប់ឃុំមានសិទ្ធិអាចប្តឹងសុំនៅក្រៅឃុំពេលណាក៏បានដែរបាទហើយការសម្រេចថាអ្នកណាមានវិរុទ្ធភាពឬក៏គ្មានណាអ្នកណាខុសឬក៏ត្រូវនឹងគឺមានតែតឡាការជាអ្នកសម្រេចដោយផ្អែកលើអង្គហេតុអង្គច្បាប់ផ្ោះតាំងលើសកម្មដែលមានចិត្តធរមានមិនអាចមានអាណាទៅសន្និដ្ឋានថាអ្នកនេះបានប្រព្រឹត្តបទល្មើស មើលឬក៏មិនបានប្រព្រឹត្តតាមតែការនឹកឃើញរៀងៗខ្លួននោះបានទេបាទកន្លងមកអង្គការសង្គមស៊ីវិលធ្លាប់លើកឡើងថា ករណីដែលមានចរិតនយោបាយបែបនេះបើទោះបីជាពួកគេមានមេធាវីពូកែយ៉ាងណានិងមានភ័ស្តុតាងគ្រប់គ្រាន់បែបណាក្តីក៏មិនអាចតតាំងក្តីឈ្នះបានដែរ។ ករណីឃុំខ្លួនលោកគង់រយ៉ានិងយុវជនសួងនិពន្ធនេះខាងអង្គការសហជីវជាតិនិងស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជាក៏ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ដែរថារបបក្រុងភ្នំពេញកំពុងមានគោលដៅធ្វើទុកបុកម្នេញអ្នកដែលហ៊ានបញ្ចេញមតិនិងការជួបប្រជុំដោយសន្តិវិធីអង្គការសហជីវជាតិនិងស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាបានអំពាវនាវឲ្យរបបក្រុងភ្នំពេញដោះលែងយុវជនទាំងពីរ និងបញ្ឈប់ការរដ្ឋបတ်សេរីភាពប្រជាពលរដ្ឋដូចនេះតទៅទៀតភរិយារបស់លោកកុងរយ៉ាលោកស្រីសុកសេនិចលើកឡើងថាបើសិនបើតឡាការកម្ពុជាមិនដោះលែងស្វាមីរបស់លោកស្រីទេតឡាការកម្ពុជានឹងកាន់តែមានឈ្មោះអាក្រក់បំផុតនៅក្នុងការរំលោភច្បាប់និងរំលោភសិទ្ធិមនុស្សខ្ញុំបាទហេងដាស្មីអាស៊ីសេរីពីរដ្ឋធានីវ៉ាស៊ីនតោនបាទតទៅនឹងសវនកម្មរបស់យុវជនកែមលេនិយមពីរូបនេះអង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សហៅកាត់ថា APHR សម្ដែងការខកចិត្តដែលតឡាការកម្ពុជា លើពេលប្រកាសសារិកាលើបណ្ដឹងសុំនៅក្រៅឃុំរបស់លោកគូលយ៉ានិងលោកស៊ូនិពន្ធអង្គការនេះជំរុញការអាញាធររបបក្រុងប្រពេញឲ្យដោះលែងពួកគេទៅពីជាបន្ទាន់និងដំណាក់ចោលរបបចោលប្រឆាំងនឹងពួកគេព្រមទាំងបុគ្គលដទៃទៀតដែលរបបនេះឃុំខ្លួនពួកគេដោយសារតែការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិអង្គការ APHR ហៅការលើកពេលប្រកាសសារិកាទៅថ្ងៃទី4ខែវិច្ឆិកាវិញនេះថាជាឧទាហរណ៍ថ្មីមួយទៀតដែលបង្ហាញឃើញថាអាញាធរកម្ពុជា នៅតែប្រាស្រ័យប្រព័ន្ធតុលាការដើម្បីឃុំខ្លួនឯហេរីគុនរបបនេះតំណាងរាជឥណ្ឌូនេស៊ីនិងជាសមាជិកក្រុមប្រឹក្សានយោបាយនៃអង្គការ APHR អ្នកស្រីអេវ៉ាសុនដារីមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍របស់អង្គការ APHR ចេញផ្សាយនៅថ្ងៃទី28ខែតុលាថាបទចាប់ប្រឆាំងនឹងយុវជនទៅពីរំនេះគឺជារឿងមិនសមហេតុផលតទៅសោះអ្នកស្រីថាសំណុំរឿងរបស់ពួកគេឆ្លុះបញ្ចាំងឃើញថាកម្ពុជាសពថ្ងៃនេះអ្នកទាំងឡាយណាដែលហ៊ានបញ្ជាមតិរបស់ពួកគេតាមទម្រង់ណាមួយក៏ដោយ ដើម្បីគ្រប់គ្រងអ្នកដែលហ៊ាននិយាយពីគុណលោកហ៊ុនសែននឹងត្រូវជាប់ពន្ធនាគារចំណែកប្រធានអង្គការសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស APHR និងជាតំណាងរាជម៉ាឡេស៊ីលោក Charles Santiago ថ្លែងថាជាជាងចាប់ខ្លួនសកម្មជនដែលជាអំពាវនាវរយុទ្ធធររដ្ឋាភិបាលកម្ពុជាគួរតបការស៊ើបអង្កេតប្រកបដោយតម្លាភាពនិងយុត្តិធម៌ចំពោះករណីឃាតកម្មរកែមលី លោកថាការស៊ើបអង្កេតមួយប្រកបដោយឯករាជ្យតម្លាភាព និងដោយមិនលំអៀងត្រូវតែធ្វើឡើងដើម្បីធ្វើជ្រះស្រឡះនៅរដ្ឋចងល់ជាច្រើនជំវិញករណីឃាតកម្មនេះតំណាងរាជហ្វីលីពីននិងជាសមាជិកក្រុមប្រឹក្សានយោបាយនៃអង្គការ APHR លោក Veldon Bello ថ្លែងថាដោយសារគ្មានគណៈបកប្រឆាំងជាយន្តការត្រួតពិនិត្យការគ្រប់គ្រងបែបផ្ដាច់ការរបស់លោកហ៊ុនសែនកំពុងតែគម្រាមកំហែងដល់ការអភិវឌ្ឍកម្ពុជាហើយកំពុងតែនាំមកនូវគ្រោះថ្នាក់ដល់ប្រជាជនខ្លួនឯងលោកថាដើម្បីជាប្រយោជន៍ដល់មនុស្សគ្រប់រូបនៅកម្ពុជា លោកហ៊ុនសែនគួរតែអនុញ្ញាតឲ្យអ្នកនយោបាយបពប្រឆាំងដែលកំពុងភៀសខ្លួននៅក្រៅប្រទេសអាចវិលត្រឡប់ចូលកម្ពុជាវិញដោយសន្តិវិធីដើម្បីចូលរួមស្ដារប្រជាធិបតេយ្យនិងកសាងសង្គមកម្ពុជាមួយល្អប្រសើរជាងនេះសម្រាប់ប្រជាពលរដ្ឋទាំងមូល។